សួស្តីអតិថិជនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញ ពីម៉ាស៊ីនវាស់កម្ដៅនិងម៉ាស៊ីនបាញ់អាកុលអូតូហើយចំណែកឯជើងខាងក្រោមរបស់ម៉ាស៊ីននេះមានកម្ពស់1.8ម៉ែត្រចុះក្រោម ហើយបន្ទាប់មកយើងយកឧបករណ៍ខ្មៅនេះតភ្ជាប់ជាមួយនឹងម៉ាស៊ីនបញ្ចេញអាកុលហើយយើងធ្វើការគៀបឧបករណ៍នេះជាប់ជាមួយ នឹង ជើងខាងក្រោម ហើយចំណែកឯដុំពណ៌សនេះគឺជាគុណសោ សម្រាប់បើកម៉ាស៊ីននេះហើយបន្ទាប់មកទៀតយកម៉ាស៊ីនវាស់កម្ដៅតភ្ជាប់ ជាមួយជើងរួចជាការស្រេចបាទបន្ទាប់មកទៀតខ្ញុំសូមបង្ហាញពី របៀបប្រើប្រាស់ម៉ាស៊ីនមួយនេះយើងធ្វើការចុចបេតុងបើកដើម្បីឲ្យវាដំណើរការធម្មតាបន្ទាប់មកបេតុងអឹមគឺជាបេតុងផ្លាស់ប្ដូរ option សូមចុចបេតុង M ឲ្យជាប់ពួយសន្ធូសដើម្បីធ្វើការផ្លាស់ប្ដូរ option F1 គឺជាការកំណត់សីតុណ្ហភាព នៅពេលដែលវាស់លើសពីសីតុណ្ហភាពដែលយើងបានកំណត់វានឹងឲ្យដំណឹងយើងភ្លាមៗហើយបន្ទាប់មកទៀតយើងធ្វើការចុចបេតុងបិទដើម្បី seal option នេះ បន្ទាប់មកយើងធ្វើការចុចបេតុង M ដើម្បីចូលទៅកាន់ option ទី2 FP គឺជាការបន្ថែមនៅសីតុណ្ហភាពរបស់អតិថិជន ដែលចូលមកហើយចំណែកឯ F3 គឺជាការកំណត់ភាសារីឯ F4 គឺជាការកំណត់សម្លេងឬក៏បិទសម្លេងរបស់ម៉ាស៊ីននេះហើយចុចបេតុងបិទដើម្បី seal option ហើយ option ចុងក្រោយគឺ F5 F5 នេះគឺជាការលុប data របស់នេះបាទសូមអរគុណ